វ៉ាក់សាំងមហារីកមាត់ស្បូនក្មេងស្រីអាយុប៉ុន្មានអាចចាក់បានហើយចាក់ប៉ុន្មានដង ជំងឺមហារីកមាត់ស្បូនបង្កឡើងដោយមេរោគ HPV ដែលបច្ចុប្បន្ននៅលើពិភពលោកមានវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនពីរប្រភេទគឺវ៉ាក់សាំងរបស់អាមេរិកនិងអឺរ៉ុបដែលទាំងពីរមុខនេះមានប្រសិទ្ធភាពដូចគ្នានេះជាការលើកឡើងរបស់លោកសាស្ត្រាចារ្យវិជ្ជបណ្ឌិតអាវសុខាតើត្រូវចាក់វ៉ាក់សាំងមហារីកមាត់ស្បូននៅពេលណា វិជ្ជបណ្ឌិតឯកទេសជំងឺមហារីកនិងឈាមរូបនេះបានឆ្លើយថាក្មេងស្រីអាយុចាប់ពី9ឆ្នាំឡើងទៅ អាចចាក់វ៉ាក់សាំងការពារជំងឺ មហារីកមកស្បូនបានហើយដោយត្រូវចាក់ចំនួន3ដងលើកទី1ពេលចាក់ដំបូង លើកទី2 1ខែក្រោយចាក់លើកទី2លើកទី3 6ខែក្រោយចាក់លើកទី3ចាក់វ៉ាក់សាំងមហារីកមាត់ស្បូនហើយតើយើងត្រូវធ្វើយ៉ាងម៉េចទៀតការចាក់វ៉ាក់សាំងតែមួយមុខគត់ មិនអាចការពារជំងឺមហារីកមាត់ស្បូន បាន100%ឬពេញមួយជីវិតនោះទេលោកវិជ្ជបណ្ឌិត បានបញ្យល់ថាការណាស្ត្រីឆ្លងកាត់ការរួមភេទលើកទី1មួយឆ្នាំក្រោយត្រូវពិនិត្យកោសិកាមាត់ស្បូន ហើយបើយើងមានអាយុនៅក្មេង2ឆ្នាំត្រូវពិនិត្យកោសិកាមាត់ស្បូនម្ដងរហូត ដល់អាយុ45ឆ្នាំឡើងត្រូវពិនិត្យកោសិកាមាត់ស្បូនរោគជំងឺមហារីកមាត់ស្បូនមួយឆ្នាំម្ដងរហូតដល់អាយុ70ឆ្នាំ។ នៅពេលអាយុ70ឆ្នាំហើយបើការពិនិត្យកោសិកាមាត់ស្បូន មិនរកឃើញមេរោគ HPV នោះមានន័យថាមួយជីវិតនេះស្ត្រីមិនអាចប្រឈមនឹងជំងឺមហារីកមាត់ស្បូនទេចុះស្ត្រីឆ្លងកាត់ការរួមភេទហើយ អាចចាក់វ៉ាក់សាំងមហារីកមាត់ស្បូនបានឬអត់មានប្រសិទ្ធភាពកម្រិតណាចម្លើយអាចចាក់បាន តែស្ត្រីត្រូវពិនិត្យកោសិកាមាត់ស្បូននិងទឹករំអិលនៅក្នុងទ្វារមាសជាមុនសិន